ប្រិមិត្តជាទីមេត្រីរឿងប្លែកប្លែកចង់លក់ផ្ទះតែគ្រូទាយប្រាប់ថាកុំលក់អីនៅផ្ទះនេះមានកំណប់តែតលតែដាក់តម្កល់16000ដុល្លារទៅជីករកឃើញស្ត្រីគ្រូទាយកំពូលបោកម្នាក់ដែលធ្លាប់បានបោកប្រាស់ប្រជាពលរដ្ឋជាច្រើនអ្នកនាពេលកន្លងទៅទាំងនគរបាលនិងរាជអាវុធហត្ថផងដែរនោះឥឡូវនេះអស់លក្ខ ក្រោយពីអ្នកជិតខាងទូរស័ព្ទមកសមត្ថកិច្ចតន់រួចហើយចុះទៅជួយអន្តរាគមដោយធ្វើការខាត់ខ្លួនស្ត្រីរូបនេះតែម្ដងដែលស្ថិតនៅភូមិបប្រកខាងត្បូងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញខណៈដែលស្ត្រីជាគ្រូទាយខាងលើនេះកំពុងបោកប្រជាពលរដ្ឋមួយគ្រួសារអធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា មានម្ដាយនិងកូន2នាក់ដោយម្ដាយមានឈ្មោះ រឹកទូចអាយុ52ឆ្នាំមុខរបរលក់បាយនិងកូនស្រីមានឈ្មោះសុកចន្ទាអាយុជាង30ឆ្នាំមុខរបរលក់បាយដូចគ្នា បានទៅរកគ្រូទាយមានឈ្មោះកាំងបៀងភេទស្រីអាយុ35ឆ្នាំរស់នៅភូមិបប្រកខាងត្បូងដោយឲ្យគ្រូទាយទាយអំពីការងាររកស៊ីនិងការលក់ផ្ទះរបស់ខ្លួន ស្រាប់តែពេលទៅជួប ជនសង្ស័យដែលជាគ្រូទាយបានទាយបោកប្រាស់រូបគាត់ថា មិនបាច់លក់ផ្ទះទេពីព្រោះផ្ទះនោះមានកំណប់ បន្ទាប់មកឪពុករបស់ជនរងគ្រោះដែលមានឈ្មោះកែវចនអាយុ70ឆ្នាំ បានជីករកកំណប់ខាងក្រោយផ្ទះដោយគ្រូទាយតម្រូវឲ្យដាក់លុយតម្កល់ចំនួន7000ដុល្លារដោយតាមអាយុរបស់ឪពុកប៉ុន្តែជនរង គ្រោះជីករកពុំឃើញលុះដល់ថ្ងៃបន្ទាប់គ្រូទាយតម្រូវឲ្យអ្នកទាំង3នាក់បូកអាយុទាំង3នាក់គឺបន្ថែមលុយចំនួន9000ដុល្លារទៀត គ្រូទាយបានឲ្យជនរងគ្រោះបន្តជីករកកំណប់នៅម៉ោង8នាព្រឹកថ្ងៃបន្ទាប់ពេលជីកគ្រូទាយក៏មក ពេលនោះជនរងគ្រោះក៏បានឃើញរូបចម្លាក់ត្រីរស់ចំនួន2ហើយគ្រូទាយបានឲ្យជនរងគ្រោះយករូបចម្លាក់ត្រីដាក់ត្រាំទឹកអាស៊ីតប៉ុន្តែ ពេលកំពុងត្រាំត្រី ក្នុងទឹកអាស៊ីតឈ្មោះសនកែវភេប្រុសអាយុ24ឆ្នាំដែលជា មុខរបរធ្វើជាបុគ្គលិកធនាគារក៏បានមកឃើញបែបនេះយល់ឃើញថា ក្រុមគ្រួសាររបស់គាត់ចាញ់បោកគ្រូទាយក៏បានប្តឹងមកសមត្ថកិច្ចជួយអន្តរាគមន៍ចុះទៅខាត់ខ្លួនជនសង្ស័យរូបនេះតែម្ដងបច្ចុប្បន្នជនសង្ស័យរូបនេះដែលធ្លាប់បោកគេរាប់មិនអស់ស្ថិតនៅក្រោមការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ចានេះគឺជារឿងមួយទៀតហើយដែលបងប្អូនគួរតែប្រុងប្រយ័ត្ន មុននឹងដាក់លុយឲ្យគេធ្វើអ្វីមួយនោះ គឺយើងត្រូវគិតឲ្យបានច្បាស់យើងជឿដោយការពិចារណា មិនដែលថាតលតែដាក់លុយទៅរកឃើញនោះទេបងប្អូនបើសិនជានៅផ្ទះយើងមានរបស់ដែលជីដូនជីតាយើងបន្សល់ទុកឲ្យហើយជីកកប់បែបនេះបើតាមអបិយជំនឿពួកគាត់នឹងបញ្យល់សពឲ្យកូនចៅមកជីកដោយខ្លួនឯងហើយមិនចាំបាច់តលតែគ្រូទាយហើយតលតែតម្កល់លុយបែបនេះទេ